លោកអ្នកនាងជាទីមេត្រីករណីវិវាទរវាងអ្នកបើកបរលុយស៊ីស330និង Kia Morning ត្រូវបាន បញ្ចប់ម្ចាស់រថយន្តលុយស៊ីស330ត្រូវបាននគរបាលផាកពិន័យតាមច្បាប់ខេត្តបន្ទាយមានជ័យករណីវិវាទរវាងអ្នកដំណើរបើកបររថយន្តលុយស៊ីស330និងអ្នកដំណើរបើកបររថយន្ត Kia Morning បានដោះស្រាយគ្នាតាមផ្លូវច្បាប់ និងបានព្រមព្រៀង បញ្ចប់បញ្ហាគ្នាក្រោយទទួល បានការអប់រំ ស្ដីពីច្បាប់ចរាចរណ៍ពីមន្ត្រីជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី13មេសា2023នេះភាគីខាងបើកបររថយន្តលុចស៊ី330បានទទួលស្គាល់ថាខ្លួនពិតជាបានបើកបរល្មើសច្បាប់ចរាចរណ៍ចូលគន្លងឆ្វេងដៃឡើងជែងមិនផុតព្រោះតែការប្រញាប់ការងារផ្ទាល់ខ្លួន។ ពេលនេះភាគីម្ចាស់រថយន្តលុចស៊ី330ទទួលយកការផាកពិន័យនិងបានបង់ប្រាក់ពិន័យរួចរាល់ផងដែរម្ចាស់រថយន្តគេមូនីងក្រោយទទួលបានការអប់រំណែនាំអំពីច្បាប់ចរាចរណ៍ក៏បានទទួលស្គាល់ថាខ្លួនពិតជាមាន កាយវិការឆ្កាំឆ្គងនិងបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យដាក់គ្នាទៅវិញទៅមក ទៅ បង្កឲ្យមានការប៉ះទង្គិចគ្នា និងបង្កឲ្យមានការកកស្ទះចរាចរណ៍តាមដងផ្លូវសាធារណៈ ទទួលបានការអប់រំណែនាំ ពីមន្ត្រីជំនាញភាគីទាំងពីរម្ចាស់រថយន្តលុចស៊ី330និងភាគីរថយន្ត Kia Morning បាន បញ្ចប់វិវាទគ្នាដោយការស្ម័គ្រចិត្តដោយ ការយោគយល់អធ្យាស្រ័យគ្នាសំទោសគ្នាទៅវិញទៅមកខុសម្ដងឆ្កងមួយគ្រាក្នុងនាមជាខ្មែរដូចគ្នាដើម្បីរីករាយចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិទាំងអស់គ្នា។ ក្នុងនាមអ្នកនាំពាក្យនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យសូមអំពាវនាវដល់គ្រប់មជ្ឈដ្ឋានសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ក្នុងការបញ្ចេញមតិសូមឲ្យមានក្រមសីលធម៌វិជ្ជាជីវៈជៀសវាងប៉ះពាល់ដល់ការខិតខំប្រឹងប្រែងកិត្តិយសសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិដែលកំពុងបំពេញបេសកកម្មរក្សាសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋ សេចក្តីបំភ្លឺព័ត៌មានខាងលើសូមសាធារណជននិងអ្នកប្រើប្រាស់បណ្ដាញសង្គមទំនាក់ទំនងទាំងអស់មេត្តាជ្រាបជាព័ត៌មាន។